ហើយមួយទៀតជុំវិញការប្រកួតយប់នេះទាក់ទងទៅនឹងក្របខ័ណ្ឌបាល់ទាត់ English Premier League បាទនៅទឹកដីអង់គ្លេសដែលធ្វើឡើងនៅកីឡដ្ឋាន Old Trafford ម៉ោង12:30នាទីមកនៅកម្ពុជាបាទយប់នេះគឺក្រុមបាល់ទាត់ Manchester United បាទទទួលស្វាគមន៍ក្រុមបាល់ទាត់ Wolverhampton Wanderers បាទនៅក្នុងទឹកដីខ្លួនឯងក៏ប៉ុន្តែ Man U បាទទៅតែនឹងទទួលជ័យជំនះដោយប៉ះជាមួយនឹងក្រុមបាល់ទាត់ Burnley ដោយលទ្ធផល3-1បាទនិយាយពីក្រុមបាល់ទាត់ Man U បានន័យថាក្រុមការដឹកនាំរបស់លោក Ralph Rangnick បាទគាត់ធ្វើឲ្យ Man U ហាក់ដូចជាប្រព័ន្ធលេងរបស់ Man U ហាក់ដូចជាផ្ទុយមួយកម្រិតទៀតបាទនៅក្នុងស្ថានភាពបច្ចុប្បន្នបាទវាខុសពីពេលដែលលោកអូឡេដឹកនាំអា4231ដល់ពេលមកប៉ះជាមួយនឹងអា423ដងនេះវាខុសគ្នាធ្វើឲ្យត្បិតតែ42222ក៏ពិតមែនក៏ប៉ុន្តែមើលទៅប្រព័ន្ធនៃការលេងរបស់ Man U គឺលឿនជាងមុន ច្បាស់ជាងមុនហើយរក្សាការគ្រប់គ្រងបាល់ច្រើនជាងមុនវាអត់ដូចអ្វីដែលអូឡេក៏ដឹកនាំ ការលេងបាល់របស់គាត់ពីមុន4 2 3 1ពូមើលបើពូគិតគឺសាំញ៉ាំហើយការលេងគឺ focus ទៅលើការការពារច្រើនជាងការវិលុកអានឹងរឿងទី1រឿងទី2អូឡេបានន័យថាចាំមើលទោះបីប៉ះក្រុមខ្សោយឬក៏ក្រុមខ្លាំងប៉ុណ្ណាក៏ដោយគាត់ហាក់ដូចជាទប់សិនបើទប់ចាំមើលស្ថានភាពណាប្រសើរឬក៏សំស្របបាទគឺនឹងធ្វើកូននឹងនឹងឲ្យកូនក្រុមនឹងវាយបកទៅគេវិញរងចាំតែបានន័យថារងចាំឱកាសបាល់ counter ណាក៏ប៉ុន្តែលោករ៉ាស់នេះគឺមិនអញ្ចឹងទេ កម្លាំងមានពេលណាឱកាសមានពេលណាគឺវាយពេលហ្នឹងបាទវាយហើយចាំទុកបាទនេះតែស៊ីហើយចាំទុកក្រោយអញ្ចឹងបាននេះតែអូឡេគាត់លេងគាត់ដូចនិយាយទៅគឺអត់ធ្មត់ហ្នឹងហើយពុំមិនមែននិយាយថាមិនមិនមិនមែននិយាយរឿងមើងងាយតាអូឡេទេក៏ពិតគាត់ក៏មានគុណសម្បត្តិគាត់ក៏មានចំណុចល្អដែលគាត់ដឹកនាំនៅមែនយូដែរក៏ប៉ុន្តែចំណុចល្អរបស់គាត់គឺតិចជាងចំណុចអាក្រក់ទេបានន័យថាចំណុចល្អវាវាតិចជាងចំណុចអាក្រក់ព្រោះអាក្រក់វាច្រើនជាងព្រោះគាត់ដឹកនាំវាអត់ មានអាក្រក់អីច្រើនទេគឺគេសាំនឹងប្រព័ន្ធដឹកនាំរបស់គាត់ហ្មង4 2 3 1 មែនតើទៅគាត់ហាក់ដូចជាពេញចិត្តនឹងអាប្រព័ន្ធអា4231នោះទោះបីយ៉ាងមិនថាក្រុមមើលទៅក្នុងស្ថានភាពលំបាកលំបិនប៉ុណ្ណាក៏ដោយគាត់គួរណាតែតេស្តមើលថាត្រូវដូរប្រព័ន្ធលេងទៅជា422 433ឬក៏442អីចឹងទៅយើងយើងតេស្តហ្នឹងណាពួកគ្រូវឹកគេយល់ប៉ុន្តែដល់ពេលគាត់គឺមិនទេដរាបណាដែលគាត់ដឹកនាំគឺគាត់ប្រើហ្នឹង ប្រូច្រើនពលរដ្ឋមកមកមកមកដុតអីទៀតហើយសម្បាក៏ដោយសោះបានលើហើយបានពីរដៃលើហើយបាទដល់ពេលអូឡេដល់ពេលអញ្ចឹងគាត់គាត់ហាក់ដូចជាជឿជាក់លើខ្លួនឯងគាត់បានថាទោះបីជំនួយការរបស់គាត់ជំនាន់ Michael Carrick ធ្វើជាជំនួយការរបស់គាត់គឺគាត់អត់ស្ដាប់ទេនិយាយទៅអ្វីដែលគាត់សម្រេចចិត្តអ្វីដែលគាត់យល់ឃើញគឺគាត់ធ្វើទៅតាមនឹងហើយអូឡេពូនិយាយមិនមកពូគាត់ថាកម្រិតរបស់គាត់មិនស័ក្តិសមដឹកនាំមែនយូទេមែនយូហាក់ដូចជាខ្វះគ្រូណាអញ្ចឹងជំនាន់អូឡេដឹកនាំដូចអត់មានគ្រូណាផ្សេងអញ្ចឹង គាត់ណាបណ្ឌិតលោកជុកសេម៉ូរ៉ីញ៉ូចេញព្រាមហើយតែងតាំងអូឡេដឹកនាំការពិតការដឹកនាំរបស់អូឡេគឺទាបមែនទែនយើងមើលថាបទពិសោធន៍របស់គាត់ដូចជាអត់មានដឹកនាំក្លឹបណាណាពីមុនមកទេអញ្ចឹងដល់ពេលមកដឹកនាំក្លឹបធំវាគាត់វាមានសម្ពាធជាមួយក្លឹបផងជាមួយអ្នកគ្រប់គ្រងផងជាមួយកីឡាករផងដល់ពេលអញ្ចឹងឃើញបរាជ័យផ្ទូនផ្ទូនម្ដងហើយម្ដងទៀតអញ្ចឹងគេកាត់ចោលហើយទោះបីគាត់ធ្វើរឿងល្អ10តែបរាជ័យតែ3ប្រកួតក្រោយហ្នឹងគឺអ្នកគ្រប់គ្រងឡាំប៉ាហ្មង ឥឡូវមានអីទៀតសាងកំណត់ត្រាអាក្រក់មួយនៅ menu គ្រូបង្វឹកដែលដឹកនាំក្លឹបបាល់ទាត់ឲ្យនឹងចាញ់ច្រើនជាងគេអញ្ចឹងបានន័យថាកំណត់ត្រាគេចានៅលើក្នុងក្លឹបហ្នឹងអញ្ចឹងបានថាពិបាកដែរសម្រាប់អូឡេតែយើងនិយាយពីរ៉ាស់រ៉េនិកបច្ចុប្បន្នស្ថានភាពរបស់ menu ហាក់ដូចជាប្រសើរអាយ៉ាប្រពន្ធចូលខមមិនទៀតណា Hello Idol Idol ពងរៀបរាប់បន្តិចចាំបន្តិចសិនហើយ បានន័យថាស្ថានភាពរបស់ Man U បច្ចុប្បន្នគឺប្រសើរជាងចំនួនលោកអូឡេដឹកនាំយើងមិនយើងយើងនិយាយចឹងហេតុអីដោយសារអីយើងឃើញថាប្រហែលប្រកួតដែលដែលដែលដែល Man U លេងឃើញហ៎ទាំងប៉ះ Burnley ដោយការប៉ះ Burnley ចឹងបានន័យថាមើលទៅដូចអត់សាមញ៉ាំទេរស់រេនេះគាត់ដាក់ឲ្យលេងទាំងអស់ដោយ Ronaldo ដោយ Sancho ដោយ Mason Greenwood ដោយជាដើមហ្នឹងគាត់គាត់គាត់ដាក់ឲ្យលេងគាត់ចង់ដឹងថាចាំមើលការដាក់ឲ្យលេង3នាក់ហ្នឹងតើភាពប្រតិកលាគ្នាការយល់ចិត្តគ្នាវាមានមានច្រើនប៉ុណ្ណា ហើយចំណុចខ្វះខាតមានប៉ុណ្ណាទៀតអានឹងចាំគាត់កែតម្រូវតាមក្រោយក៏ប៉ុន្តែអ្វីដែលគាត់ដាក់ហ្នឹងគឺដូចអ្វីដែលគាត់រំពឹងទុកគឺល្អលទ្ធផលវិជ្ជមានបាទស៊ីបឺលីដល់ទៅ3ទល់1សំខាន់គ្រីស្ទីណូរ៉ូណូនៅតែបន្ត មានគ្រាប់បាល់ក្នុងនឹងទៀតអញ្ចឹងរឹតតែធ្វើឲ្យមែនយូគឺមានជំនឿចិត្តនៅក្នុងការប៉ះជាមួយនឹងវល់វល់ជំនេះការលេងនេះគឺលេងនៅក្នុងទឹកដីខ្លួនឯងនៅ Old Trafford ម៉ោង12កន្លះតែសំខាន់យប់នេះពូនៅតែជឿជាក់លើមែនយូថាមែនយូនឹងទទួលជ័យជំនះនៅក្នុងទឹកដីខ្លួនឯងទៀត ទោះបីជាបំបាក់បឺលី3-1ក៏ពិតមែនប៉ុន្តែមែនយូជំនេះគឺនៅតែបន្តយកជ័យជំនះថែមទៀតបាទដើម្បីអ្នកគ្រប់គ្រងសមាជិកបាទដើម្បីស្វាគមន៍ឆ្នាំថ្មី2022ព្រោះមើលទៅលោករ៉ាស់រេនេះហាក់ដូចជាធ្វើឲ្យមែនយូដូចជាមានជីវិតជីវ៉ាខុសប្លែកពីកាលពីរជ្ជកាលលោកអូឡេដឹកនាំបើវាអត់សាមញ៉ាំដោយពូនិយាយចឹងថាអត់សាមញ៉ាំទេបាល់គឺគាត់អាចថារីប្រព័ន្ធលេខនេះគឺឲ្យខ្សែការពារយល់គ្នាជាមួយនឹងខ្សែបម្រើបានន័យថាគាត់ឲ្យការពារជាមួយនឹងបម្រើនោះគឺយល់គ្នាសិន មិនមែនដូចការមុនលេងមកបាយម្នាក់អាឃ្លោកទៅផ្សេងអាឡូតូទៅផ្សេងដល់ទៅលើអាចុយម៉ៃគ្រីវូដសុទ្ធចោលអត់អញ្ចឹងទេអានឹងគឺអត់អញ្ចឹងទេលេងអញ្ចឹងគឺគេកម្មាឆាប់មកដល់ពេលយើងរ៉ាស់រ៉េនេះគាត់ត្រូវតែកែប្រែបានតែគាត់ត្រូវតែធ្វើបដិវត្តមួយដើម្បីផ្លាស់ប្ដូរផ្នត់គំនិតកីឡាករទាំងអស់អត់ឲ្យលេងអ្វីទៅតាមក្បាលវល់ពួកអស់ហ្នឹងទេអត់ឲ្យលេងទៅតាមដំណឹងចិត្តពួកអស់អាទៀតទេគាត់រៀបចំហ្នឹងឯងតែមិនស្ដាប់អញឯងតែមិនលេងតាមអ្វីដែលអញដាក់ឲ្យប្រាប់ហ្នឹង ឯងដឹងតែអង្គុយមើលហើយដល់ពេលអញ្ចឹងកីឡាករតែគិតតែយ៉ាអញ្ចឹងគ្រូប្រាប់ឲ្យមុននឹងការប្រកួតចាប់ដើមយើងមិនធ្វើកីឡាករទាំងអស់គេគេទៅប្រជុំគ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់សិនបាទមើលពី form មើលពីតម្រង់លេងថាទៅលេងយ៉ាងម៉េចអីយ៉ាងម៉េចគេមាន ក្តារមួយបាទហើយមានអឺគ្រាប់តំណាងឲ្យកីឡាករនឹងទល់គ្នាហ្នឹងអញ្ចឹងគ្រូគេប្រាប់ហើយយុទ្ធសាស្ត្រនៃការលេងដល់ទៅពេលហ្នឹងគឺចាប់ដើមនៃការលេងគឺកីឡាករគេយល់ហើយក៏ប៉ុន្តែសំខាន់យល់គេយល់ហើយតែឥឡូវនេះគឺរស់រ៉េនេះគាត់បន្ថែមទីថាធ្វើម៉េច អាការពារនឹងអាបម្រើនឹងគឺធ្វើលេងឲ្យបានច្រើនឲ្យ មានបាល់ច្រើនលេងទោះបីជាបាល់នឹងពិបាកនៅក្នុងការចេញឬក៏បាល់បើពិបាកនៅក្នុងការបញ្ជូនឲ្យដល់ដល់ជើងខ្សែវាក៏ពិតមែនតែធ្វើមកគឺត្រូវតែរក្សាការគ្រប់គ្រងបាល់ឲ្យបានច្រើនរ៉េនេះគាត់ចង់បានអីតែអញ្ចឹងព្រោះគាត់ចាស់ទុំខាងដឹកនាំពីមុនមកក៏គាត់ធ្លាប់អាគេហៅថាធ្វើឲ្យក្លឹបបាល់ទាត់នៅអាល្លឺម៉ង់ជោគជ័យច្រើនហើយឥឡូវគាត់មកដឹកនាំនៅអង់គ្លេសគឺគាត់ចង់ឲ្យ Man U នឹងគឺល្អដោយអ្វីដែលគាត់ធ្លាប់ដឹកនាំនៅនៅអាល្លឺម៉ង់ពីមុនអញ្ចឹង តែសំខាន់យប់នេះអាឃ្លោកអត់អត់បានលេងណាមួយមួយលោកតានិយាយអាឃ្លោករបួសបាត់ហើយអញ្ចឹងយប់នេះប្រហែលជាអាចនឹងដាក់ Rafael Varane ឬក៏ Lindelof ឬក៏ Eric Bailly បាទ3នាក់ហ្នឹងព្រោះពួកគាត់ខ្សែការពីកណ្ដាលស្រាប់ហើយអញ្ចឹងពូគាត់ថាអឺអឺអ្នកនរគ្នាបាយសบายចិត្តមើលទៅបើសบายចិត្តឯសារអីទីមួយអត់មានអាឃ្លោកឲ្យតែ Man U លេងគ្រប់ការប្រកួតរបស់ Man U ឲ្យតែមានវត្តមានរបស់អាឃ្លោក កំហុសបើមិនកើតមានតិចឬច្រើនអាហ្នឹងគឺជានិស័យរបស់លោកមកអត់ដឹងថាលេងអត់ដឹងថាអាហ្នឹងវាវាវាតែអញ្ចឹងអាហ្នឹងមកមកស្រុកវាតែមួយអាហ្នឹងមកភូមិណាក៏ជេរវាដែរវាលេងតែអញ្ចឹងគាត់អូយគាត់ចូលចិត្តណាបានបាល់ឲ្យទប់សិនទប់ឲ្យអូសទប់ឲ្យញាក់ខ្សែប្រយុទ្ធគេដល់ពេលខ្លះរបៀបភ្លាត់បាទហើយត្រឡប់ទៅលោះខ្លួនឯងដល់ពេលអញ្ចឹងប្រវេប្រវាពេលខ្លះភ្លាត់ដល់ពេលគេទាញបាល់បានគេសុទ្ធចូលតាំងតាំងតាំងចូលគេចូលអាចុយប្រាយអីខ្លួនឯងខូចបាល់ហ្នឹងហ៎ អូមានតរេទៀតអូខេដល់ពេលអញ្ចឹងវាវាអញ្ចឹងអញ្ចឹងបានថាលោកតានិយាយត្រូវមើលចង់មើលមើលមើលឲ្យយល់កន្លែងហ្នឹងបញ្ហានៅត្រង់ហ្នឹងតោះនេះចឹងបានថាកុំថាឯងពូចកជេតែអាឃ្លោកហើយល្មិចបានអាផ្សេងទីមិនជេចាឲ្យជេល្មិចបើប៊ីសាការគ្នារត់ចង់ឡាប់ឲ្យគ្នាស្ដាប់ហ្នឹងនេះឡើងផងនេះចុះបិទផងយកបាល់ឡើងទៅទៅក្រោះឲ្យរ៉ូណាល់ដូតែតអឺអាឆ្វេងនេះអាណាលូសូឬក៏អាឡិចថេលេស គ្នាប្រឹងចង់ដាច់សរសៃកដោហើយងាកមកអាឈូតឃ្លោកនេះហើយសំខាន់អាពេលបានបាល់វាទម្លាប់អាក្រក់វាមិនចេញបានបាល់អញឆ្ងល់ត្រង់ហ្នឹងតើអញឆ្ងល់តែពេលបានបាល់វាមិនមិនមិនចេញតើចောက်អាផ្ញើលុយឲ្យផងណាអាជួយប្រៅហួយវាសំខាន់អាពេលបានបាល់អាបានបាល់នឹងជើងវាអត់ចេញទេព្រោះធម្មតាការពារគឺធ្វើចេញឲ្យលឿនតាមដែលអាចធ្វើទៅបាន ចេញឲ្យលឿនមុនពេលដែលគេមកដល់មិនមែនបាន បាល់ឲ្យទុបពជាសិន ដល់ពេលខ្សែយកគេរត់ចូលទៅតាំងធ្វើតេះតាស់តេះតាស់ទាត់ចោលអត់អញ្ចឹងទេនឹងហើយមូលហេតុដែលពូជាអាក្លោកនឹងហើយមូលហេតុដែលពូតែងជាអាក្លោកគ្រប់ការប្រកួតតែបើថាពូហេតុអីបានជាតាក្លោកចោលឡូតូអេរឿងអាឡូតូវាជារឿងដាច់ដライពីអាក្លោកអាក្លោកការពារអាឡូតូត្បិតតែវាតូចត្បិតតែវាអញ្ចឹងតែវាដេញអាឡូតូអាឡូតូវាលោអាឡូតូវាអាចថាវារឿងល្អវាច្រើនជារឿងអាក្រក់ ឥឡូវទៅអន់តែមួយដោយសារកាយសម្បទារបស់គ្នានឹងវាទូចគ្នាវាមិនធំដោយលីមិនចាំអាទិចដោយស្កតម៉ាត់ខូមីណេចឹងមិនថាបាល់លើគ្នាពិបាកបន្តិចក្នុងការយកហើយព្រោះដោយសារគ្នាទៀបដល់ពេលលោតតែទៅវាមិនដល់មិនទាន់គេ តែបើលបឿនការតាក់អាយ៉ាឥឡូវទៅអេបឥឡូវទៅបាល់ទេណាអរេ តែអាឡូតូនេះទៅនឹងប្រហែលប្រកួតចុងក្រោយគាត់បានអាឡូតូចំណត់អូឡេនៅក៏ពិបាកដែរណាប្រយ័ត្នដែរអាឡូតូតែឥឡូវគាត់បានបន្តិចណាឥឡូវដល់អាឡូតូយល់ច្រើនបាទតែបាទអាក្លោកអត់ទាន់កែបានទេអាក្លោកតែបើនិយាយរឿងអាក្លោកសំខាន់អាក្លោកអាក្លោកអាក្លោកទូទីធំនៅនៅមែនយូលេសើចឹងធានក្រុមអឺមកពេលនឹងទីគឺសម្រាប់លើធានក្រុមហ្នឹងធានក្រុមថាឲ្យអាណាសុទ្ធអាហ្នឹងឯងចឹងមកន័យថាអាក្លោកគឺនៅលើទីលានអាក្លោក V ហើយខាងមែនយូអឺតែពេលខ្លះ អាក្លោក៏ទាំងដែរវាបានទៅដូចស្ទុកអើយបាល់បាទបានមើលវីដេអូបាទមួយមួយបានមើលលោកតានិយាយបានមើលវីដេអូអាក្លោកហូចចិត្តហ្មងពេលខ្លះបាល់វាអត់ត្រូវចូលទេតែមើលទៅអាក្លោកវាដូចវាដូចទាំងហ្មងមានអាពេលខ្លះបាល់មកវាវានៅខាងមុខគេហើយវាអត់យកមុនទេវាអត់កាត់ចោលទេវាប្រឡែងឲ្យអាគេនៅក្រៅវានេះសួរថាការពារការពារអញ្ចឹងមែនវាប្រឡែងឲ្យគេអានៅក្រៅវាទុកចិត្តអាគេក្រៅនេះវាមានវាទៅអញ្ចឹងហ៎ ចាំថាអត់ជេរវាអត់បានហើយទៅវានៅមុខគេវាទាត់ចោលទៅត្រីវាឃ្លាចោលទៅចាំបាច់តែគិតអានៅក្រោយស្អីយោបើបើគ្នាគេនៅក្រោយដល់ថ្ងៃប៉ះមែនធីចឹងឃើញអត់វាប្រចាំមួយលីនដឡុងវាប្រចាំលីនដឡុងឲ្យទាត់ចេញលីនដឡុងដល់ពេលផតជើងឲ្យប្រចាំលូសដល់ពេលលូលូសមានយកទាត់ចឹងដល់គេដាក់ឃ្លោកវានៅមុនហ្នឹងណាឃើញថាឃ្លោកវានៅមុនហើយវានៅមុខហើយវាដឹងតែទាត់ចេញហើយវាមានប្រប៉ាណាដែរនឹងមានអាក្រូវគ្រាប់នឹងស៊ីបាយក្នុង3កំប៉ុងនេះឯងញ៉ាឃ្លោកបាយក្នុង3កំប៉ុងស៊ីហ្នឹង វាបលែងចោលវាទៅຕົកឲ្យលូសអទាត់ដល់ពេលលូសអសើស្មានណាឈូតនៅមុខនឹងទាត់ចេញមានអីទៀតបើណាដូសេវ៉ាដាក់ផ្លឹបនិយាយទៅមកបាល់មុំឲ្យសុតមកមកបាល់ឲ្យគុតមកមកគ្របនឹងដូចគេខឹងអើយខឹងនិយាយពីខឹងខឹងខឹងមែនទេមកខឹងសឹងតែដើរចេញមកពេលហ្នឹងឲ្យពូនិយាយគូនឹងពូខឹងខឹងជាខ្លួនមែនទេមកជាអាយជាជាអាយជាជាអាយជាជាមកវាអត់សមឥឡូវអាខ្លួនសួរពងមើលនេះ ក៏បានមើល translate Google មើលមើលស្លាប់ក្នុងណៃឥឡូវ mention អាឃ្លោកកញ្ចោមកដូចមានអាចុះក្អួតការពៀជដូនចតាម៉ែណានៅមកគេមានអបប៉ុណ្ណានៅកំពស់ម៉ែ94ហើយចម្លៃខ្លួនការទិញមកពី Leicester មិនមែនមិនមិនមែនថោកទេណាក្មួយក្មួយពូមិនលូតាលយីខ្សែការពីរបៀបតម្លៃខ្លួនថ្លៃជាងគេលើភពលោកទីណាដូចជាកាលនោះដូចជា75លានឬក៏80លានផោនទីណាទិញមកណាមែនយូរក្នុងព្យាដែរណា រឿងលួយកាក់ណាតែពូគិតថា ក្មួយក្មួយក៏គិតមើលនឹងផ្ទាល់ភ្នែកក៏គេងស្រាប់ហើយថាខ្លួនវាយ៉ាងម៉េចចឹងដឹងមូលហេតុអីដែលពូជេហ្នឹងជាភាសា Fan Man U ហ្មង